សួស្តីអ្នកអរគ្នា Welcome back ខ្ញុំសីនីនៅថ្ងៃវីដេអូថ្ងៃនេះគឺយើង make up ទៅវត្តដើម្បីបន់ជោឆ្នាំខ្មែរអូអញ្ចឹងអឺ concept ថ្ងៃនេះគឺមានលក្ខណៈអឺធម្មជាតិហើយសំខាន់ខ្ញុំផ្ដោតទៅលើម្សៅតំណបដែលធ្វើមិនកុំឲ្យយើងកកយើងណាពេលយើងបែកញើសអញ្ចឹងដើម្បីកុំឲ្យខាត់ពេកតោះឥឡូវយើងចាប់ដើម ដំបូងគឺខ្ញុំប្រើ make up primer និយាយទៅ primer នេះវាជួយឲ្យម្សៅទ្រនាប់ដែលយើងដាក់ក្រោយនឹងជាប់បានយូរហើយ វាធ្វើឲ្យមុខយើងអត់សូវកកណានិយាយទៅវាជួយឲ្យ make up យើង long lasting yeah អញ្ចឹងខ្ញុំគ្រាន់តែញីញីវាពេញមុខ បន្ទាប់មកគឺខ្ញុំប្រើ BB cream Bobby BK ខ្ញុំប្រើពីរពណ៌ថ្ងៃនេះគឺពណ៌លេខ1ហើយពណ៌លេខ2បានន័យថាពណ៌មួយត្រូវមួយសម្បល់មុខខ្ញុំហើយពណ៌មួយទៀតរៀងកម្មៅអញ្ចឹងខ្ញុំប្រើពណ៌លេខ1ហ្នឹងដើម្បីមកលាបពេញមុខខ្ញុំដូចម្សៅតំណប់ធម្មតាហ្នឹងនិយាយទៅអាហ្នឹងគឺវាមាន SPF ដើម្បីការពារកម្ដៅថ្ងៃស្រាប់ហើយអញ្ចឹងខ្ញុំបាច់លាបសាន់ប្លុកមួយតង់ទៀតទេហ្នឹងហើយបន្តមកអ្នកនរគ្នាកុំភ្លេចលាបកងកុំឲ្យយើងហោះទៅមុខយ៉ាងណា បន្ទាប់មកគឺខ្ញុំប្រើ concealer សំណប់ចិត្តរបស់ខ្ញុំគឺ concealer NARS ដើម្បីមកបិទបាំងស្នាម ដែលខ្ញុំមានម៉ាននឹងហើយខ្ញុំ blend វាកុំឲ្យឃើញមុខយើងកាន់តែស្អាតហើយម៉ត់រលោងអូបន្ទាប់មកខ្ញុំប្រើម្សៅ baby kiss នឹងដែរតែលេខ2ពណ៌នេះគឺពណ៌រៀងកម្មៅបន្តិចគឺខ្ញុំដាក់នៅកែមកែមុខខ្ញុំដើម្បីវាយស្មោឲ្យចេញមើលទៅមុខយើងរៀង 3D បន្តិចកុំឲ្យវាតបាក់តបាក់ មុខកងធំហងនឹងឯងតក់វាចូលបន្ទាប់មកដើម្បីឲ្យ set everything ឲ្យវានៅមួយកន្លែងគឺខ្ញុំប្រើម្សៅផាត់បោះអ៊ីទូតហើយយើងគ្រាន់តែយកជក់មកបោះបោះនៅលើកន្លែងណាដែលយើងអាសាបាច់ញើសណាអ្នកនរគ្នាជាពិសេសកន្លែងដែលយើងដាក់ concealer នឹងដើម្បីឲ្យយើងទប់កន្លែងនឹងឲ្យវាជាប់ចឹងទៅវាដូចអាវក្រោះចឹងណា បន្ទាប់មកគឺយើង contour មកតង់ទៀតដោយប្រើម្សៅខ្ញុំប្រើ Boss 3CE ខ្ញុំ contour ច្រមុះខ្ញុំដើម្បីឲ្យចេញមុខឆ្អឹងឆ្អឹងបន្តិចហើយឲ្យច្រមុះខ្ញុំផុសតិចឲ្យមុខខ្ញុំមើលទៅមានទម្រង់មានស្មោលអញ្ចឹងកុំឲ្យយូរអត់ស្អាតហើយយើងកុំភ្លេចវាយធ្គាមថែមផង តោះឥឡូវមកយើងហើយយើងចូលដល់អញ្ចើអញ្ចើគឺខ្ញុំប្រើរបស់ Candy Lab eye brownie ដែលខ្ញុំដាក់នៅក្នុង monthly favorite របស់ខ្ញុំដែរហ្នឹងគឺខ្ញុំគ្រាន់តែគូអញ្ចើខ្ញុំតាមទម្រង់ចាំដែលខ្ញុំមានជាពិសេសខ្ញុំចូលស្រឡាញ់ចាំត្រង់ត្រង់ដើម្បីឲ្យយើងមើលទៅអឺ gally gally slow slow ហើយក្មេងៗអញ្ចឹងណាហើយនេះខ្ញុំប្រាប់ធីកមួយទៀតអ្នកនរគ្នាដើម្បីឲ្យអញ្ចើមយើងជាប់នៅមុខយើងបានយូរដោយសារតែអានោះវាជាខ្មៅដៃទៀនទៀនអញ្ចឹងនៅពេលដែលយើងបាច់ញើសអីទៅវាអាចដាច់អញ្ចើមយើងបានអញ្ចឹងដើម្បីកុំឲ្យឲ្យវាកាន់តែ long lasting ទៀតយើងអាចយកម្សៅដែល Etude House មិញហ្នឹងយើងយកវាមកបោះបោះនៅលើអឺ ចិញ្ចើមយើងម្ដងទៀតដើម្បីឲ្យវាកាន់តែជាប់ ជាងមុនអញ្ចឹងទៅចិញ្ចើមយើង stay បានឡងហើយសំខាន់វាអត់អលុកពាក់កដាថ្ងៃ Yes បន្ទាប់មកគឺខ្ញុំប្រើអឺ eyeshadow របស់ Etude House ដែលខ្ញុំធ្លាប់ដាក់នៅក្នុងអឺ Mandy Favorite ខ្ញុំដែរហ្នឹងគឺខ្ញុំប្រើពណ៌ទឹកក្រូចមកវាយស្មៅតបកភ្នែកយើងនឹងឲ្យពេញ និយាយទៅ eye shadow នេះវាអត់សូវចេញពណ៌ខ្លាំងទេអញ្ចឹងយើងអាច build វាបានម្ដងតិចម្ដងតិចរហូតដល់ពណ៌អ្នកនរគ្នាចង់បានបន្ទាប់មកគឺខ្ញុំយកពណ៌រៀងសូកូឡាខ្ញុំមកវាយស្មៅនៅខាងកតុយភ្នែកយើង ដើម្បីឲ្យភ្នែកយើងកាន់តែមើលទៅវាងផុសឡើងមកហើយអញ្ចឹងនៅពេលដែលភ្នែកយើងរៀងមានស្មៅទៅមើលទៅវាងធំប៉ុន្តែធំមិនលក្ខណៈអឺ fake fake គេ like មើលទៅវាធម្មជាតិ បន្ទាប់មកគឺខ្ញុំប្រើ bling bling របស់ Etude House ដូចគ្នាអានេះគឺវាមានពណ៌កាឈូកហើយវាមាន bling bling ពណ៌រាងមាសគឺខ្ញុំដាក់នៅលើពេញតបកភ្នែកខ្ញុំដើម្បីឲ្យភ្នែកយើងបិទបើកទៅវា bling bling ស្អាតណាអានេះមិនមែន bling bling ឆ្វាចហ្មងទេអ្នកនរគ្នាលក្ខណៈវាធម្មជាតិនិយាយទៅរបស់ដែលខ្ញុំប្រើនៅក្នុងវីដេអូនេះគឺមើលទៅវាធម្មជាតិធម្មជាតិទាំងអស់ហើយមិនមែនខ្រះខ្រះទេអញ្ចឹងខ្ញុំដាក់នៅតបកភ្នែកលើហើយខ្ញុំក៏ដាក់នៅតបកភ្នែកខាងក្រោមរបស់ខ្ញុំដែរ ចឹង eye makeup របស់យើងដល់ eyeliner eyeliner គឺខ្ញុំយក eyeliner ពណ៌ brown របស់ 3CE អានេះវាមានលក្ខណៈជាទៀនទេអ្នកនរគ្នាហើយយើងស្រួល control ទៀតកាលណាយើងប្រើ eyeliner ពណ៌រៀង brown ចឹងទៅធ្វើឲ្យមុខយើងកាន់តែទី1ធម្មជាតិទី2មើលទៅយើងយើង girly មុខយើង soft slow slow អញ្ចឹងណាហើយ eyeliner នេះយើងស្រួល control មែនតើនៅពេលដែលអ្នកនរគ្នា គូទៅរៀងលើខ្វះអីគ្រាន់តែយកសន្លឹកត្បាល់លើកជា មកកែបន្តិចទៅបានហើយ ឥឡូវយើងដល់វគ្គពុតរុំភ្នែកយើងលាប mascara mascara ខ្ញុំប្រើរបស់ Innisfree Brow Long Lasting Mascara អឺនិយាយទៅ mascara នេះវាអត់ជួយឲ្យរុំភ្នែកយើងវែងម៉ានទេវាលក្ខណៈធម្មជាតិប៉ុន្តែគ្រាន់ថាវាជាប់នឹងភ្នែកយើងបានយូរអញ្ចឹងខ្ញុំគ្រាន់តែលាបវានៅខាងរុំភ្នែកខាងលើហើយកុំភ្លេចរុំភ្នែកខាងក្រោមផងអ្នកនរគ្នានិយាយទៅរុំភ្នែកខាងក្រោមសំខាន់ណាស់ណាដំបូងខ្ញុំគិតថាវាអត់សូវសំខាន់ប៉ុន្តែ នៅពេលដែលយើងលាបហើយមានអារម្មណ៍ថាវាឡើងប្លែក ឥឡូវយើងដល់ blush ហើយអ្នកនរគ្នាគឺខ្ញុំប្រើ blush របស់ 3CE ដែលមាន2ពណ៌ទឹកក្រូចលីលឿងនេះនៅពេលដែលយើងលាប នៅលើថ្ពាល់យើងដំបូងមានអារម្មណ៍ថាវារៀងលឿងប៉ុន្តែនៅពេលដែលយើង blend វាចូលគ្នាមុខយើងមានអារម្មណ៍ថាពណ៌ឡើងបដិញហ្មងហើយវាឡើងស្អាតញុំឡើងស្រឡាញ់ blush នឹងមែនតើអញ្ចឹងយើងដាក់នៅ blush អឺថ្ពាល់យើងដើម្បីកុំឲ្យមុខយើងស្លេក បន្ទាប់មកដើម្បីឲ្យមុខយើងរៀងចាំងស្អាតស្អាតមើលទៅរៀងអលងអលងគឺខ្ញុំប្រើ highlight highlight របស់ Etude House ខ្ញុំគ្រាន់តែដាក់វានៅលើច្រមុះហើយដើម្បីឲ្យច្រមុះយើងឃើញកាន់តែស្រួចហើយមើលទៅវារៀងផុសឡើងមកហើយខ្ញុំដាក់នៅចុងចើមខ្ញុំដើម្បីឲ្យលើកចើមយើងមើលទៅឲ្យរៀងស្រឡះហើយនៅលើថ្ពាល់ខ្ញុំដើម្បីយើងងីងើងីងើទៅឃើញមុខយើងអលោងអលោងដូចមុខយើងធម្មជាតិ មើលទៅមុខយើងលោងអញ្ចឹងណាហើយខ្ញុំដាក់នៅលើបបេមាត់ខ្ញុំផងដែរធំដែរហ្នឹងហើយបន្ទាប់មកគឺ step ដល់វគ្គក្រែមយើងចិត្តហើយឯក្រែមនេះគឺខ្ញុំប្រើបក់ Innisfree លេខ10អឺពណ៌នេះគឺលក្ខណៈពណ៌ទឹកក្រូចណាដំបូងគឺអឺខ្ញុំលាបនៅខាងក្នុងមាត់ខ្ញុំហើយខ្ញុំប៉ប៉វា ហើយបន្ទាប់មកខ្ញុំយកម្រាមដៃខ្ញុំនឹងគ្រាន់ញីវាឲ្យឲ្យខាងក្រៅវា soft វាមើលទៅអត់អត់ចេញកែមបបេមកយើងច្បាស់ហេហើយខ្ញុំដាក់មកតង់ទៀតពីក្នុងនឹងហើយអឺប៉ក់ប៉ក់វាម្ដងទៀតទៅមាត់យើងបដិញពណ៌ហើយយ៉ាអ្នកអរគ្នាគិតថាចប់ហើយទៅអត់ក៏ពិតអត់ទាន់ចប់ទេចឹងយើងនៅសល់ setting spray មួយទៀតគឺដូច spray night បាញ់សក់ចឹងណាអ្នកនរគ្នាតែនេះមិនសម្រាប់បាញ់សក់គឺសម្រាប់បាញ់មុខ អឺយើងគ្រាន់តែក្លុកក្លុកវាទៅយើងមកបាញ់វានៅលើមុខយើងឲ្យពេញដើម្បីឲ្យ make up ដែលយើងដាក់ម៉ានហ្នឹងវាជាប់នឹងមុខយើងហើយអានេះវាអត់ធ្វើឲ្យមុខយើង matte ទេវាធ្វើឲ្យមុខយើង allo ហើយសំខាន់វា long lasting ទៀតអញ្ចឹង good អញ្ចឹងឥឡូវយើងហើយហើយមកឥឡូវយើងដល់ម៉ូតសក់ម៉ូតសក់របស់ខ្ញុំទី1នេះគឺលក្ខណៈអើយអើយក្មេងៗគឺយើងលើកឲ្យយើងខ្វងពីមុខចឹងណាដំបងអ្នកនរអស់គ្នា ពុះសក់អ្នកនរគ្នាពីខាងមុខដើម្បីយើងទុកក្រងហើយខាងក្រោយហ្នឹងគឺយើងលើកចងមួយធម្មតាហើយអាខាងមុខហ្នឹងគឺខ្ញុំគ្រាន់ខ្ញុំពិបាកបញ្យល់អ្នកនរគ្នាព្រោះខ្ញុំមិនមែនជាងធ្វើសក់ទេប៉ុន្តែខ្ញុំនឹងព្យាយាមអឺដំបូងខ្ញុំយើងញែកសក់យើងជាពីរបន្ទាប់មកយើងខ្វែងគ្នាហើយយើងយកអាខាងសក់ខាងក្រោមហ្នឹងមក ដាក់ជាមួយនឹងអាសក់ដែលយើងអត់ទាន់ចាប់ណាហើយយើងធ្វើតរហូតរហូតរហូតរហូតទៅអឺ ហ្នឹងហើយយើងធ្វើតរហូតរហូតដល់អស់សក់យើង yes និយាយទៅដោយសារខ្ញុំអត់ចេះក្រងសក់អ្នកនរខ្ញុំចេះតែលមូលមូអញ្ចឹងណាអញ្ចឹងខ្ញុំចេះធ្វើតែអាហ្នឹងឯងចឹងគឺយើងគ្រាន់តែវាល្មូអឺដូចថាពេលល្មូអស់ហើយយើងទាញវាឲ្យរៀងប៉ោងប៉ោងតិចហើយបន្ទាប់មកយើងយើងក្រងមកជាហៀងទៀតយើងយកវាមកចងនៅខាងក្រោយ ហើយបន្ទាប់មកយើងយកអាអាអាអាសក់ដែលយើងចងហើយនឹងយើងយកវាមកដាក់ចូលជាមួយនឹងសក់ដែលយើងចងមួយហ្នឹងហើយហើយស្រួលមុតសក់នឹងស្រួល និយាយទៅខ្ញុំទៅវត្តអីចឹងខ្ញុំអត់សូវចូលចិត្តតម្លាក់សក់អីអ្នកនរគ្នាដើម្បីកុំឲ្យវាបតិបតាពេញមុខកុំឲ្យវាខូច make up យើងហើយនៅពេលដែលយើងចងសក់ទៅយើងមានកសែងពៀនាមពៀអីទៀតចឹងវាអត់អញេញ៉ៃចឹងពេលយើងលើកសក់ទៅយើងក្មេងយើង cute យើងស្អាតទោះបីមុខធំតិចដែរតែអត់អីទេ ចឹងឥឡូវយើងចូលដល់ម៉ូតសក់ទី2ម៉ូតសក់ទី2គឺម៉ូតសក់ប្រចាំតកោខ្ញុំគឺបួងសក់ខ្ញុំគិតថាអ្នកនរគ្នាប្រហែលចេះហើយត្រូវអត់យើងគ្រាន់តែចងមួយហើយយើងលមូលមូវាហើយយើងយើងពាត់វាហើយបួងវាទៅហើយដូចអត់មានអីម្បាក់ហងខ្ញុំមានអារម្មណ៍ថាដូចវាឡើងសាមញ្ញខ្លាំងហ្មងខ្ញុំអត់នឹកស្មានថាខ្ញុំត្រូវដាក់ចូលវីដេអូឯងខ្ញុំនិយាយមែន តបមកគឺយើងសេរីសរងកូនសាក់យើងឲ្យវាធ្លាក់ចូលមកទីកុំឲ្យឃើញមុខយើងប៉ិនថាហើយសម្រាប់អ្នកនរគ្នាដែលគាត់គិតថាសក់គាត់នៅជាប់មួយកន្លែងទេគាត់អាចយកតគៀបខ្មៅមកគៀបអាអាសក់ដែលយើងបួងហ្នឹងយើងដាក់តគៀបស្អាតស្អាតមកហើយខ្ញុំប្រាប់ធីបមួយទៀតនៅពេលដូចខ្ញុំអញ្ចឹងមានកូនសក់ច្រើនអ្នកនរគ្នាអាចយកច្រាសដុសថ្មីហើយយើងបាក់លាបជាមួយនឹងជែលជែលលាបសក់ជែលលាបសក់ប្រផុសក៏បានអីក៏បានដែរហើយបន្ទាប់មកគឺយើងសិតកូនសក់ដែលវាហោះហោះហ្នឹង សិតវាឡើងឲ្យជាប់ជាមួយនឹងស្បែកក្បាលយើងចងនឹងហើយ គឺវាជាប់នៅនឹងហើយវាស្រួល control មែនតើអញ្ចឹងឥឡូវមុតសក់យើងហើយអីនឹងហើយអញ្ចឹង yes ហើយអី嗨 everyone right now ខ្ញុំនៅវត្តអឺ ថត behind the scene បាទអ្នកនរគ្នាបានឃើញវីដេអូនោះបានថាខ្ញុំ add behind the scene នៅចុងវីដេអូអីចឹងណាគេមើលដល់ចាប់បានឃើញហើយនេះអីញោមអ្នកនរគ្នាកៅ sponsor បាយប្រណិតនារីកាត់ដេខ្ញុំមកស្គាល់គាត់ទេនិយាយទៅបតែកៅគាត់ស្អាតណាស់ស្អាតហ្មងណែណែណែណែណែណែណែ cute មើល everyone ថាពីមុនខ្ញុំមកសូវជួយចិត្តពាក់កៅអៅខ្មែរខ្ញុំមានអារម្មណ៍ថាពេលមកវត្តពាក់កៅអៅខ្មែរទៅស្អ៊ឺស្អ៊ឺស្អឺយ៉ាងណាប៉ុន្តែខ្ញុំលើកទឹកចិត្តឲ្យអ្នកនរគ្នាពាក់កៅអៅខ្មែរ because ព្រោះអីនៅពេលដែលយើងពាក់ទៅចាស់ចាស់សើថាស្អាតចឹងហើយយូរយូរមិនដឹងកាលណាបានយើងបានពាក់កៅអៅនឹងម្ដងឯងអញ្ចឹងបើអ្នកនរគ្នាមានអាវប៉ាក់ពណ៌សអីកសែងពៀននេះអីពាក់មកមិនស្អាតឃើញនៅរីខ្មែរ ថ្ងៃនេះខ្ញុំមកថតវីដេអូខ្លីៗជាមួយនឹងសេរីអ្នកទាំងអស់គ្នាប្រហែលជាស្គាល់សេរីហើយជាការល្អដែលយើងទាំងអស់គ្នាអាចមានឱកាសបង្ហាញពីអីទៅដែលជាប្រពៃណីទំនៀមទម្លាប់នៅក្នុងស្រុកខ្មែររបស់យើងជឿថាអ្នកទាំងអស់គ្នាថាអូយមកវត្តអាកាសធាតុក្តៅណាស់ពិបាកណាស់ស្លៀកពាក់បែបហ្នឹងប៉ុន្តែយើងមានវិធីសាស្ត្រណាយើងមានបទជោបាយដើម្បីស្វែងរកកៅអៅណាដែល ធ្វើឲ្យយើង skip ខ្លួនអញ្ចឹងដូចកាអានខ្ញុំពុកវគ្គនេះអ្នកទាំងអស់គ្នាគិតថាវាជាបាក់វាជាអី skip ប៉ុន្តែធៀបពិតអត់ទេហើយរៀងលហើយលហើយអញ្ចឹងអ្នកទាំងអស់គ្នាបើសិនជាអាចទេ តែខ្លួនរបៀបនេះហើយមកវត្តជុំគ្នាពេលរដូវចូលឆ្នាំបានអត់ហើយអ្នកណាគេខ្លះដែលតែខ្លួនស្អាតរបៀបហ្នឹងហើយអូអត់ហ៊ានថាស្អាតទេតែគាត់ថាតែខ្លួនរបៀបហ្នឹងអូខេតែខ្លួនរបៀបហ្នឹងហើយយើងថតបង្ហោះនៅក្នុងបណ្ដាញសង្គមអញ្ចឹងប្រទេសផ្សេងផ្សេងគេនឹងដឹងថាអីទៅជាទម្លាប់របស់ប្រជាជនខ្មែរពេលរដូវចូលឆ្នាំចាក៏ដូចជាខាង 20ទេប៉ុន្តែមុខដូច25តែចោលក៏រៀនរបៀបចេះចាមកវត្តព្រោះថាគ្រាន់ថ្ងៃយើងអាចស្លៀកអញ្ចឹងទៅដើរលេងទៅវត្តទៅអត់ទៅផ្សារចាហើយទៅរៀនបានទេមិនអញ្ចឹងឲ្យមានតែពេលមកវត្តអារាមមុនមួយគត់អញ្ចឹងតែបងអត់គ្នាគួរសាឡបងណាសាឡបងមិនដែរឥឡូវពីនេះខ្ញុំស្លៀកអញ្ចឹងមិនដែរអរគុណអរគុណ Yeah. Some.